យព្រួយថែមិនបានមិនបានមិនបាន ព្រួយខ្លាចលំនួនអូនមិនប្រណីនឹងអូនមិនស្នេហ៍ច្បាស់ឈឺរៀងរៃលួចមានចិត្តលើស្រី តែថ្លៃមិនតន់ដឹងខ្លួន ដូចទៀបទៀបខ្ពស់ហួសប្រានមិនចឹងប្រមាណអ៊ីនស្នេហ៍កល្យានដូចលៀងបំពូនអោបទឹកនឹងអើញហួងហែងលើស្ងួនគ្មានសងខំជួបជូន បាអូនមានចាំងកាន់ដៃចង់សារពីប្រាប់អូ ស្រឡាញ់មិនឈប់ស្រឡាញ់ យបងឈប់ស្រឡាញ់មិនឈប់ស្រឡាញ់